នៅទៅដោះមកច្រើនលេចមកអស់ហើយហ្នឹង One way. ចេញអស់ហ្មងសិនទៅជំរឿនៅខាងក្រៅ ម្ដងញ័រដល់ក្បាលខ្ញុំទៀត 웃음 មួយសឡមួយសឡធំលីយើងស្លោ3ទៅបានមុខយកជៀនលេខ3ទៀតបានមុខទៀត thank you រីមងបន្ត からいいぞなはいない